ប្រហើនមែនម៉ាដដូណាហ៊ាន ប្រកាសទាលុយនាងក្អុយដែល ជាជំទាវរឿងជំពាក់លុយមិនព្រមសងមួយរយៈចុងក្រោយនេះម៉ាដដូណាតារាសម្ដែងដ៏មានទេពកោសល្យនិងមានកេរ្តិ៍ឈ្មោះក្នុងសង្គមសិល្បៈបានពើប្រទេស និងផុងខ្លួនជាប់មាន បំណុលរំកោះពាក់ព័ន្ធនឹងលុយតុងទីន ដែលកូនរត់ចោលមិនព្រមបង់បន្ត ហើយលោកជាមេត្រូវទទួលខុសត្រូវសូមជំនួសកូនកូនផ្សេងទៀតយ៉ាងណាមិញក្រោយពី ប្រទេសបញ្ហាចាក់ស្រេះរឿងលុយកាក់នេះស្រាប់តែនៅថ្ងៃទី31ខែឧសភា ឆ្នាំ2022លោកម៉ាដូណាក៏ដាច់ចិត្តបង្ហោះសារមួយពោពេញទៅដោយកំហឹងនៅលើកេណនី Facebook ផ្លូវការរបស់ខ្លួនសឹងតែផ្អើលអស់អ្នកសិល្បៈសារនោះម៉ាដូណាបានសរសេរថាក្អយអើយខ្ញុំទ្រាំឆ្អែតហើយចូលមើលឆាតផង លើសពីនេះម៉ាដូណាក៏បានបញ្ជាក់តាមរយៈខមមិននៅក្រោមការផុសរបស់ខ្លួនទៀតថាសំខាន់ហេតុអ្វីសន្យាជាច្រើនដងមិនប្រកាសឆាតមិនឆ្លើយខ្ញុំតែងតែឆាត Facebook សិន មិនដែលចង់គិតរឿងបង្ហោះទេខ្ញុំចិត្តទូលាយណាស់ពាក់ព័ន្ធទៅនឹងឈ្មោះដែលម៉ាដូណាបានលើកឡើងនោះ ត្រូវបាន អ្នកលេង Facebook សង្ស័យថាជាអតីតតារាកំ pl ែងស្រីអុយដែលបច្ចុប្បន្នមានងារជាជំទាវ។ បន្ទាប់ពីម៉ាដូណាបានបង្ហោះសារបែបនេះរួច អ្នកលេងបណ្ដាញសង្គម Facebook ក៏បានចាប់អារម្មណ៍ឃើញគណនីមួយឈ្មោះ Liu Safina ដែលគេស្គាល់ថាជាអតីតតារាកំប្លែងនិងជំទាវស្រីអយបានចូលទៅ comment ផងដែរដោយការ comment នោះជំទាវស្រីអយបានរៀបរាប់ថា Madonna ខ្ជូតសូមអរគុណនៅចិត្តទូលាយរបស់មិត្តខ្ញុំតែងតែឆ្លើយឆ្លង តែខ្ញុំមិនបានឆ្លើយព្រោះពេលខ្លះខ្ញុំមិនបានប្រើទូរស័ព្ទខ្ញុំមានបញ្ហាសតិអារម្មណ៍អ្នកផ្ទះតែងតែដកទូរស័ព្ទខ្ញុំធ្លាប់ប្រាប់មិត្តដែរតើម្យ៉ាងទៀតតិចណាស់ដែលមិនបានឆ្លើយឥឡូវសរុបដោយអនុគ្រោះគឺខ្ញុំសុំពេលព្រោះមិនទាន់មានលុយមិនតែប៉ុណ្ណោះគេណនៃឈ្មោះលីវសាហ្វីណាដែលជាអតីតតារាកំ pl ែងនិងជាជំទាវក៏បានបញ្ជាក់បន្ថែមទៀតថា សុំទោសណាមិត្តភ័ក្តិលុយតុងទីនមិត្តភ័ក្តិឲ្យខ្ញុំធ្វើជាលិខិតជំពាក់ប្រាក់នៅមុខមេធាវីក៏ខ្ញុំព្រមធ្វើអស់ហើយទាំងដែលតុងទីនមិត្តភ័ក្តិឯងកំពុងជួបបញ្ហាកូនខ្លះលែងបង កូនខ្លះក៏រត់ខ្ញុំក៏ជួបបញ្ហាធ្ងន់តែខ្ញុំនៅតែព្យាយាមទទួលខុសត្រូវបំផុតក្នុងកលតិសៈដែលខ្ញុំកំពុងតល់ម្យ៉ាងទៀតបន្ទាប់ពីធ្វើកិច្ចព្រមព្រៀងលុយតុងទីនខ្លាយទៅជាលុយជំពាក់ ខ្ញុំក៏បានបងរំលោះឲ្យមិត្តឯងមួយខែដែរដោយលេខខែនេះខ្ញុំតល់ខ្ញុំរកបងសូមមិនតាន់ខ្ញុំក៏បានឆាតសូមអង្វរដែរមិត្តផុសខ្ញុំខ្ញុំមិនខឹងនឹងការពិតដែលខ្ញុំជំពាក់ទេតែបើមិត្តទុកពេលខ្ញុំនឹងរកគ្រប់វិធីទូទាត់ទាំងអស់ដរាបណាខ្ញុំនៅរស់តែបើមិត្តមិនទុកពេល ហើយយកការផុសដើម្បីបន្ធូរអារម្មណ៍មិត្តធ្វើចុះខ្ញុំមិនឆ្លើយទេ ខ្ញុំនៅតែសុំអង្វរមិត្តឲ្យទុកពេលខ្ញុំមិនរត់មិនគេចខ្ញុំនៅឈរដោះស្រាយជូនមិត្តសូមមិត្តមេត្តាដោយអនុគ្រោះទោះខ្ញុំសូមយឺតតែមិនបានបាត់បង់អរគុណមិត្តចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ